សម្មាសម្ពុទ្ធជាម្ចាស់នៃយើងព្រះអង្គបរិនិព្វានទៅ យើងមិនបានជួបព្រះអង្គផ្ទាល់ទៀតទេមែនទេញាតិញោមណាមែនតែបានជួបព្រះអង្គផ្ទាល់ទេហ្នឹងអត់ទេចឹងមានតែវត្ថុតំណាងព្រះដូចនៅក្នុងភាសតាវាទញាតិញោមមើលនៅក្នុងភានវរៈអីហ្នឹងឃើញហើយថានិពុទេលោកនេធម្មហេ សម្ពុទ្ធេអគ្គបុគ្គលេបដិមាពុតិរុក្ខាចធោបាចជីនធិតយោចតរាសីតិសហសធម្មខន្ធាសតិសិតាអគ្គបវត្តនដ្ឋានេថាបិតាហន្តិបានិណងនាកាលព្រះបរមលោកនាថជាទីពឹងនៃសត្វលោកព្រះអង្គបរិនិព្វានទៅ មានវត្ថុ5យ៉ាងដែលគួរជាទីរលឹក ជាទីដែលព្រះអង្គបដិស្ថានទុកប្រព្រឹត្តទៅ ដើម្បីកើតជាបុណ្យកុសលដល់អ្នកដែលមានសេចក្តីជ្រះថ្លា គឺបដិមាបដិមា បានដល់រូបសំណាករបស់ព្រះសម្មាសម្ពុទ្ធ ពោធិរុក្ខាគឺសំដៅទៅដល់ដើមឈើដែលព្រះអង្គអាស្រ័យគង់នៅ ហើយបាន ត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណនៅក្រោមមលប់ឈើណាមលប់ឈើនោះហៅថាពោធិព្រឹកពោធិហ្នឹងគឺសំដៅទៅដល់ការត្រាស់ដឹងព្រឹកហ្នឹងគឺព្រឹក្សាមានន័យថា ដើមឈើជាទីគង់ត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធដើមឈើនោះហៅថាពោធិព្រឹកធោបាធោបានឹងបានដល់ស្ដោបឬក៏ប្រជាដីអឺដែលយើងធ្វើក្នុងទីនេះចាត់ចូលនៅក្នុងធោបានឹងឯងទាំងអស់នេះសុទ្ធតែជាចាត់ដីប៉ុន្តែ ខ្មែរយើងប្រើពាក្យច្រឡំអឺចេតីសំដៅតែធ្វើរៀងជាចេតីតម្កល់ធាតអីប៉ុណ្ណឹងហើយក្រៅពីហ្នឹងមិនហៅថាចេតីតាមពិតពាក្យថាចេតីប្រែថាវត្ថុជាទីបូជាវត្ថុជាទីគោរពដោយពោធិព្រឹកហ្នឹងក៏ជាចេតីដែរណាហើយ បដិមានេះក៏ជាចេតីអ្វីក៏ដោយជាទីរលឹក ជាទីគោរពជាទីបូជាហៅថាចេតចេតីចឹងទី1បដិមាទី2ពោធិព្រឹកទី3ប្រសដោបចេតីទី4គឺជាណធាតជាណធាតជាណធាតធាតហ្នឹងគឺសំដៅទៅដល់អធិធាតឬក៏ គេសធាតឬក៏តន្តធាតណាជាធាតរបស់ព្រះសម្មាសម្ពុទ្ធសក់ហ្នឹងក៏ហៅថាធាតដែរហៅថាគេសធាតណាលោមធាតអ្នកខធាតគឺកញ្ចក់ហ្នឹងក៏ធាតដែរណាថ្មិញគឺតន្តធាតព្រះចង្គោមកែវ នឹងក៏ជាប្រធាតឆ្អឹងដងកំបិតអកកធាតឆ្អឹងថ្ងាសអុនហិសធាតនិងប្រធាតដតីដតីទៀតសរុបទៅច្រើនប៉ុន្តែបែកមកមាន3ប្រភេទមានប្រធាតដែល នៅទាំងមូលដូចជាប្រតនទធាតចង្គមកែវនេះអកកធាតឆ្អឹងដងកំបិតឆ្អឹងថ្ងាស នឹងមិនបែកចេញពីគ្នាទេហើយទីទេក្រៅពីនោះអឺបែកជាបំណែកតូចតូចខ្លះទៅប៉ុនក្របស្ពៃខ្លះទៅប៉ុនកំណាត់ក្របអង្គខ្លះទៅប៉ុនកំណាត់ក្របសណ្ដែកបាយណារីឯទេវតាផ្សេងផ្សេង នាំយកព្រះធាតុព្រះអង្គនឹងបានបកេសធាតុបកេសធាតុនិងតន្តធាតុផ្សេងផ្សេងនៅពេលដែលតេជោធាតុរំលាយព្រះវរកាយរបស់ព្រះអង្គនឹងគឺឆេះតែវត្ថុដូចជាសាច់ឈាមស្អីស្អីដែលมันអាចទុកនៅបាននឹងដោយឡែក ព្រះលោមធាតរោមទាំងអស់មកទូទាំងកាយព្រះអង្គប្រកេសធាតសពព្រះអង្គទាំងអស់ហ្នឹងអត់បានឆេះអត់បានឆេះនោះទេគឺនៅទេវតាមួយចក្រវាលបានមួយសរសៃចឹងទេវតាមកច្រើនចក្រវាលបងហើយដោយឡែកប្រធានតែຂະຫນាត់ធំຂະຫນាត់តូចហ្នឹង ភាគច្រើនចែកនៅក្នុងពិភពមនុស្សយើង ដោយតូនព្រាមជាអ្នកចែកកាលនោះណាចឹងញាតិញោមពុទ្ធបរិស័ទទាំងឡាយចំពោះមនុស្សយើងសាមញ្ញដែលមិនមែនជាឪពុកម្ដាយយើង ជាមនុស្សធម្មតា យើងដែលនឹកថាចង់យកធាតមកទុកអីទេអត់ទេចង់ទេហ្នឹងហើយដោយហើយទៅសំបីតាធាតឪពុកម្ដាយហ្នឹងចង់ទុកផងខ្លាចទៀតផងមែនទេណាទុកលើផ្ទះស្រួលស្រួលកដោបុកអីស្រួលស្រួលហ្នឹងហ្នឹងហើយស្រួលទេប្រើកូនឡើងទៅលើផ្ទះទីនៅស្រុកខ្មែរយើងហ្នឹងផ្ទះ ឈើចឹងផងហើយដាក់នៅខាងលើហ្នឹងកដោច្រើនផងកដោឬក៏ឆ្មាអឺរត់បុកអីហ្នឹងគ្មាន ដែលនឹកឃើញតែកដោទេនឹកឃើញតែមួយយ៉ាងគាត់នឹកឃើញអីណាអាត្មាកាលនៅសាមណេរធ្លាប់ខូចម្ដងអឺ ខាងជីដូនមួយអាត្មាហ្នឹងបួសជាមួយអាត្មាហ្នឹងហើយជីដូនមួយគាត់ហ្នឹងស្លាប់ហើយយកប្រឡងយកមកដាក់នឹងគាត់ធំហ្នឹងហើយអាត្មាក៏សួរថាលបងឯងខ្លាចខ្មោចទេអត់ខ្លាចទេប្រឡងទៅមិនដាក់ថ្មីថ្មីគេថាខ្លាចអីខ្មោចបងប្អូនឯងតែអញ្ចឹងណាខ្លាចខ្មោចបងប្អូនឯងហើយអាត្មាចង់ពិសោធន៍មើល តែគាត់នោះវាមាននាបប្រហោងប្រហោងពីលើចឹងណាមកលបក្បែរតសយកឈើទៅបុកបុកប្រឡងហ្នឹងហើយគេទន្ទិញវេយករបល័យហ្នឹងនៅក្រេផ្នែករបៀងខាងមុខហ្នឹងកំពុងទន្ទិញទិញមកបុកក្រុលដល់ក្រុលចឹងទៅគេឈប់ទន្ទិញមកសទុះណាស្ដាប់សិនណាគេទិញទៀតហ៎ តិចទៀតមកបកក្រលអញ្ចឹងគេឈប់សឹងទៅតិចគេអង្គុយមើលដល់មកក្រលទៀតមានអីចិន្តាប្រហែលជិត10កម្មញាតិញោមគ្រាន់តែមកប្រាវដល់ដីហើយរត់រត់អត់មើលក្រោយរត់ទៅស្រេចម៉ែអើយម៉ែមិនបាននឹងអញ្ចឹង គេមិនគិតស្អីក្រៅពីរឿងហ្នឹងទេមែនទេហ្នឹងហើយគេមិនគិតស្អីក្រៅពីរឿងហ្នឹងឯងបើបើសង្ស័យថាតាណាបុកអីតន្តិចក៏វាមិនខ្លាចដល់ប៉ុណ្្នឹងដែរគឺតែមិនទៅតែរឿងហ្នឹងឯងមិនទៅតែរឿងហ្នឹងមួយគត់រត់សម្រាប់យើង ជាមនុស្សសាមញ្ញហ្នឹងគឺតែស្លាប់ហើយខ្មោចដែរមែនទេតែស្លាប់ហើយខ្មោចដែរប៉ុន្តែសម្រាប់ព្រះសម្មាសម្ពុទ្ធវិញ បើសិនជាបានទទួលស្អីទៅបន្តិចមិនដឹងថាអប៉ុណ្ណាណាញាតិញោមហ្នឹងហើយយើងក៏មិនដែលទៅនិយាយថាខ្មោចព្រះអង្គនោះទេមែនទេដល់ហើយទៅសំបីតែពាក្យយើងមិនដែលហៅព្រះអង្គខ្មោចព្រះអង្គទេបុគ្គលដែលយើងគោរពអញ្ចឹងបានថ្ងៃមុនធ្វើបុណ្យរំលឹកខួបញោមប្រុសចម្រើនបជនញោមស្រីផងឧបាសិកាគាត់ហៅថាខ្មោចញោមប្រុស អាត្មាថាអត់ឲ្យហៅចឹងទេចាំបាច់ហៅខ្មោចចឹងធ្វើស្អីនឹងហៅឈ្មោះហុំបានដូចយើងនឹករលឹកចំពោះនរណាម្នាក់ជាទីស្រឡាញ់លោកយាយវិសាខាអីសិតតែស្លាប់អស់យើងមានតែហៅខ្មោចយាយវិសាខាឯណាមែនទេហ្នឹងហើយបើតែបើយើងសំដែងសេចក្តីគោរពចាំបាច់ហៅតែខ្មោចនៅនេះខ្មោចនៅនោះធ្វើស្អីហៅឈ្មោះទៅដូចលោកយាយវិសាខាអនាថបណ្ឌិតអីចឹង យើងមិនមិនដឹងថាគាត់ស្លាប់ឯណាស្លាប់ហើយមែនណាប៉ុន្តែយើងទុកជាទីរលឹកអីចឹងទៅយើងហៅតែឈ្មោះឈ្មោះទៅបានណាហ្នឹងហើយហ្នឹងហើយចឹងអឹមអញ្ចឹងបានថានៅក្នុងរាងកាយមនុស្សនេះចំជាចង្រៃចង្រៃណាហើយចំជាគ្មានប្រយោជន៍ញាតិញោម កាលដែលយើងរស់នេះយើងត្រូវការសាច់អ្នកដតីចំអែតផ្ទៃនឹងច្រើនណាស់ហើយដល់ស្លាប់ហើយនឹងកណ្ដភេឲ្យត្រីវិញក៏មិនព្រមដែរមែនទេមិនអីទៅបោះឲ្យត្រីស៊ីអីទៅថាសងគុណវាយើងស៊ីវាមកសធឹកអត់ទេណាអត់ទេគ្មានបានប្រយោជន៍ស្អីទេណា ហ្នឹងអត់អត់បានប្រយោជន៍ស្អីសោះអញ្ចឹងបានជានៅក្នុងមនុស្សនេះបើប្រៀបពីរាងកាយវិញហ្នឹងគឺថាមិនដល់សัตว์ទេហ្នឹងគឺយើងកុំកុំគិតពីគុណធម៌ណាយើងកុំគិតពីគុណធម៌កុំគិតពីភាពចេះដឹងយោយោរូបហ្នឹងទៅទូទាត់ជាមួយសัตว์អត់បានទេហើយសัตว์ខ្លះវាមានចំណែកខ្លះគួរទុក លំអបានដូចតម្រៃតម្រៃមានភ្លុកមែនទេនឹងភ្លុកនេះអាចយកមកធ្វើជារបស់របរតាំងកន្លែងលំអហ្នឹងហើយស្លាក់ធ្វើព្រះអង្គឬក៏យកមកធ្វើជាថ្មិញយើងឯនោះអាថ្មិញបាក់យកភ្លុកតម្រៃយកមកធ្វើបានហើយនៅលង្កាអីកន្លែងលំអ ប្រធានអីហ្នឹងគេដាក់សិទ្ធិភ្លុកតម្រៃមិនដែលយកថ្មិញនេះយើងយកមករៀបអី លំអអីអត់ទេមែនទេមើលត្រង់ណាមួយដែលថាយករបស់មនុស្សយកមកលំអកើតអត់ទេនឹងហើយសត្វកបីសត្វគោអីគឺកាត់យកមកកណាត់ក្បែរក្បាលហ្នឹងមានស្នែងវាយកមកតាំងនៅនឹងផ្ទះហើយនៅណាទៅដែរយកក្បាលម៉ែយកមកតាំង កើតទោះបីជាចង់ក៏វាមិនទំនងសោះមែនទេធ្លាប់ឃើញក្បាលខ្មោចទេធ្លាប់តែប៉ុន្តែវាវាតាំងអត់ល្អមើលក៏ហ៊ូសក៏ហ៊ូសទៅអស់អាលីងទៅវាទៅជាលែងស្អាតបាទទោះបីជាតាំងក៏អត់ស្អាតដែរនឹងមនុស្សសាមញ្ញតែយើងនិយាយនេះយើងនិយាយគុំចំពោះមនុស្សមិនសាមញ្ញគឺព្រះសម្មាសម្ពុទ្ធអញ្ចឹងគ្រប់ អវិជ្ជវៈរបស់ព្រះអង្គហ្នឹងមិនជា មានស្អីពិសេសជាងយើងទេអើមហាបរិសលក្ខណៈហ្នឹងវាស្អាតវាផូរផង់ចឹងហើយប៉ុន្តែបើកាលណាវាអស់ទៅព្រះអង្គអស់បជនទៅសាច់ឈាមហ្នឹងគ្មានលើសគ្នាទេប៉ុន្តែហេតុអីបានទៅឲ្យមនុស្សដណ្ដើមគ្នាចែកគ្នាមិនត្រូវគឺចង់បានច្រើនគឺនៅលើគុណណាធម៌ណា គុណធម៌ចឹងបានជា ព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថាសត្វសៅមង ព្រោះចិត្តសៅមងសត្វបរិសុទ្ធព្រោះចិត្តបរិសុទ្ធគឺมันអាចយកអ្វីទៅប្រៀបផ្ទឹមគ្នាបានដោយហេតុត្រឹមតែត្រកូលដោយហេតុត្រឹមតែរូបកាយ ឬក៏របស់របរអីផ្សេងផ្សេងបាននេះ គឺគុណធម៌ប៉ុណ្ណោះដែលធ្វើឲ្យទៅជាមនុស្សអស្ចារ្យស្ដេចចក្រក៏ច្រើនតែល្បីមិនបានយូរគេគោរពមិនបានច្រើននឹងតែព្រះសម្មាសម្ពុទ្ធគឺជាបុគ្គលឯកនៅក្នុងលោក ដែលគេស្គាល់ច្រើនជាងគេដែលគេគោរពច្រើនជាងគេក្នុងនាមជាមនុស្សមនុស្សខ្លះជាអ្នកប្រាជ្ញមែនប៉ុន្តែគេមិនអាចយកមកជាសរណៈមកថ្វាយបង្គំអញ្ចឹងបានទេ អ្នកទស្សនវិទូច្រើនដែរនៅក្នុងលោកក៏ប៉ុន្តែគេក៏មិនធ្វើរូបសំណាកយកមកថ្វាយបង្គំអញ្ចឹងដែរអញ្ចឹងអញ្ចឹងក្រន់តែអ្វីអ្វីដែលព្រះអង្គធ្លាប់ប្រើប្រាស់ក៏ទៅជាចេតីមានន័យថាក៏ទៅជារបស់គួរនឹករលឹកក៏ទៅជារបស់គួរគោគោរពអញ្ចឹងអ្វីត្បិតថាការបូជា ដោយគ្រឿងសក្ការៈផ្សេងផ្សេងមិនមែនជាការបូជាដោយឧត្តមមិនមែនជាបដិបត្តិបូជាប៉ុន្តែនេះជាទឹកចិត្តនៃពុទ្ធបរិស័ទបាទយើងដឹងហើយយើងទៅប្រទេសផ្សេងផ្សេងញាតិញោមទៅ ប្រទេសឥណ្ឌាឬក៏ប្រទេសភូមាប្រទេសស្រីលង្កាគេមានប្រជាដីជាច្រើន ដើម្បីជាទីរលឹកមានពាក្យរបស់ពលពតសម័យពលពតនិយាយថាពាក្យសម្ដីវាបញ្ជាក់ឲ្យវណ្ណៈសម្ភារៈវាបញ្ជាក់ឲ្យសតិអារម្មណ៍អញ្ចឹងគេដឹងថាមនុស្សនឹងមានការសិក្សាអប់រំច្រើនឬតិចតកូលនឹងមកពីតកូលណា ស្ដាប់តែការនិយាយទៅដឹងណាដូច សម័យព្រះអង្គអីតកូលច័ន្ទដៀលទូបីខំលាក់ខ្លួនខំធ្វើពុតមិនក៏ដោយប៉ុន្តែវាមិនចោលចរិតដើមទម្លាប់និយាយដើមនិយាយយូរចេញដោយការព្រះបរមពុរិស័ទនៅជាចិត្តៈនិងសម្ភូតៈខំធ្វើពុតថាខ្លួនឯងតកូលព្រាមទៅរៀនជាមួយគេដល់ទៅពេលបានអាហារឆ្ងាញ់ក្តៅដាក់ផ្លប់ទៅវាក្តៅស្រាប់តែផ្លត់មកក្លុកក្លុកក្លុកក្លុក អាកលុហ្នឹងគឺភាសាចន្ទៀលហ្នឹងហើយដល់គេដឹងនោះគេវៃឡើងសឡប់បន្លំខ្លួននោះចឹងមិនថាអ្វីដែលវាជាទម្លាប់ដើមពុតយ៉ាងម៉េចក៏មិនមិនអស់ដែរពាក្យសម្ដីហ្នឹងបញ្ជាក់ឲ្យវណ្ណវណ្ណៈហ្នឹងហើយហើយដល់ទៅសម្ភារៈបញ្ជាក់ឲ្យសតិអារម្មណ៍ចឹងសតិអារម្មណ៍របស់យើង គឺវាពាក់ព័ន្ធនឹងអ្វីដែលយើងមើលឃើញដែលយើងស្ដាប់ឮសบายចិត្តឬក៏អត់ហ្នឹងក៏វាពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់របស់របរចូលវត្តចូលអារាមអញ្ចឹង ប្រសិនបើយើងឃើញរបស់ល្អស្អាតផ្កាភ្ញីគេរៀបបានល្អសบายចិត្តទេណាសบายចិត្តទេសบายចិត្តចឹងបើដើរទៅឃើញរបស់កក្រិចឃើញតង្កូវឃើញស្អីអញ្ចឹង ឃើញដង្កូវឃើញអីវែកវែកវែកវែកចឹងទៅតើសតិអារម្មណ៍របស់យើងហ្នឹងយ៉ាងម៉េចសบายចិត្តទេសบายហ្នឹងហើយអញ្ចឹងអាត្មាចង់បញ្ជាក់ថាអ្វីថិតបិទថារបស់វាជារបស់ខាងក្រៅក៏ប៉ុន្តែនៅពេលដែលយើងរៀបចំបានល្អវាបញ្ជាក់ឲ្យឃើញថាតើ អ្នកដែលធ្វើនឹងគឺគិតយ៉ាងណាហ្នឹងហើយឧទាហរណ៍ដូចជាយើងទៅឃើញជនជាតិស្រីលង្កាក្មេងក្មេងរាល់សៅរ៍អាទិត្យគេទៅនមស្ការបច្ចេកដីអញ្ចឹងណាយើងមើលទៅគិតថាវាមិនលំបាកទេវាមិនជារឿងលំបាកទេប៉ុន្តែយើងត្រូវដឹងថាតើគេយល់បែបណា គេជ្រះថ្លាបែបណាទើបគេធ្វើយ៉ាងនោះគេកសាងបច្ចេកដីនៅភូមិអីចឹងគេធ្វើសិទ្ធិពីមាសទៅទៀតចុងខាងលើទៅនឹងឬថាមាស60តោនជាងកលែងស្វីដកងហើយពេជ្រច្រើនមែនតែនពេជ្រត្បូងនៅខាងលើនឹងយើងឃើញឃើញប៉ុន្តែថាតើសតិអារម្មណ៍នៃអ្នកធ្វើនឹងហេតុអីបានជាគេធ្វើដល់ម្លោះចិត្តអីនឹងកើតឯងឯងណា កើតឯងឯងនេះអត់ទេកើតពីមនុស្សតាអញ្ចឹងមនុស្សនឹងមានសតិអារម្មណ៍ដូចម្ដេចមានគំនិតដូចម្ដេចអូប្រកាសជាគេជ្រះថ្លាខ្លាំងហើយបានជាធ្វើធ្វើដល់ម្លោះអញ្ចឹងអាសម្ភារៈហ្នឹងឲ្យវាបញ្ជាក់ឲ្យអ្នកធ្វើនោះហ្នឹងហើយហ្នឹងនឹងចឹងឧទាហរណ៍ដូចជាកូននិងមេដាបៃតាឪពុកម្ដាយឪពុកម្ដាយស្លាប់ទៅទៅរៀបចំភ្នោយ៉ាងស្អាត ឬក៏មិនស្អាតអ្វីបាត់ថាយើងយើងដឹងថាអ្វីអ្វីវានៅក្នុងចិត្តប៉ុន្តែការគិតទៅដល់ឪពុកម្ដាយនោះបើសិនជាកន្លែងដាក់ឪពុកម្ដាយនឹងជ្រុះជ្រូកមកឈ្មោះក៏ឈ្មោះទៅឆ្កែមកកាយក៏កាយទៅហើយមិនខ្វល់ទៅមើលទៅអីយើងអាចបញ្ជាក់សតិអារម្មណ៍របស់កូននឹងថាមិនខ្វល់ហើយណាយើងអាចវិនិច្ឆ័យបានថាកូននឹងប្រកាសជាមិនខ្វល់មិនបាច់ទៅសួរទេ ចឹងអសម្ភារៈហ្នឹងវាបញ្ជាក់ឲ្យសតិអារម្មណ៍អ្នកធ្វើហ្នឹងយល់ទេយល់ថាម៉េចយល់ថាម៉េចហ្នឹងហ្នឹងចឹងអអញាតញោមមានគ្រួសារអីចឹងជួនកាលអ្វីដែលញោមស្រីស្រីត្រូវការពីប្តីมันច្រើនទេប៉ុន្តែបើ ប៉ាវាមកពីណាអីមានកងដៃអីមួយអោយអីមិនថ្លៃទេពើមើលទៅពពោះស្អាតណាសំដៃម៉ែវាឯងអីចឹងបើហ្នឹងណាឧទាហរណ៍វាមិនថ្លៃទេយើងយកលុយទៅទិញខ្លួនឯងក៏បានដែរមិនអត់ទេប៉ុន្តែអារបស់ហ្នឹងវាបញ្ជាក់ឲ្យទឹកចិត្តគាត់ដែលគាត់គិតយើងមែនទេមែនទេហ្នឹងគឺ របស់សំបីតែមិនថ្លៃក៏ដោយក៏ប៉ុន្តែវាបញ្ជាក់អំពីសតិអារម្មណ៍របស់អ្នកធ្វើនឹងចឹងចឹងយើងក៏លេចមើលយើងទាំងអស់គ្នា យើងក៏ជាអ្នកកាន់ព្រះពុទ្ធសាសនាយើងក៏ជាអ្នកបូជាព្រះសម្មាសម្ពុទ្ធក៏ទុកថាដូចជាយើងជាកូនចឹងនឹងហើយ ក្រោយពេលដែលដើរឃើញស្រុកគេចឹងទៅក៏ចេះតែគិតថា ថាស្រុកគេគេមានលុយកាក់សម្រាប់ដើរដូចញាតិញោមនៅទីនេះអាចមានលទ្ធភាពទៅឥណ្ឌាឬក៏ស្រីលង្កាឲ្យតែមានពេលញាតិញោមអាច មានលទ្ធភាព ទៅបានវាលែងតែញាតិញោមខ្លះដែលជាប់ការងាររវល់ខ្លាំងប៉ុន្តែ សម្រាប់ខ្មែរយើងនៅក្នុងស្រុកភាកច្រើន គឺมันមានលទ្ធភាពទេណាញាតិញោមចំណាស់ចំណាស់ប៉ុណ្ណេះភាកច្រើនមិនអ្នកកើតនោះនេះទេមែនទេសត្វតែមកពីនោះទេ អ្នកមកធ្វើបុណ្យហ្នឹងហ្នឹងម្នាក់កើតនេះ ដូចជា ហ្នឹងហើយមានដែរប៉ុន្តែខ្លះខ្លះចឹងបើអាត្មារៀបរាប់ពីស្ថានភាពស្រុកខ្មែរញាតិញោមពិតជាយល់ហ្នឹងហើយអ្នកខ្លះរហូតដល់តែมันអាចមាន សូម្បី10000រៀលនៅក្នុងហបប៉ៅអាចមានអញ្ចឹងហ្នឹងហើយអញ្ចឹង ដល់តែអាត្មាគិតចឹងទៅឃើញប្រជាជនគេនៅភូមិមាចឹងមិនថានាំញាតញោមដើរឬក៏ដើរទៅទៅនេះទៅនោះហ្នឹងយើងរៀនសិក្សាពីគេកន្លែងណាអាក្រក់យើងកុំធ្វើ តែកន្លែងណាល្អគួរតែបានជាមេមេរៀនចឹងបានព្រឹកមិញនេះអាត្មាបកស្រាយនៅក្នុងកម្មវិធីបណ្ដោះគុណធម៌នៅ ក្នុងកម្មវិធីរបស់វិទ្យុ104រៀបចំដោយសាកលវិទ្យាល័យបញ្ញាសាស្ត្រហ្នឹងនៅក្នុងប្រធានបទមួយគឺការសិក្សារៀនសូត្រតាមពិតទីកន្លែងណាក៏អាចជាមេរៀនរបស់យើង ទីកន្លែងណាក៏អាចជាសាលារៀនរបស់យើងដែរហ្នឹងហើយអាត្មាឃើញទៅស្រីលង្កាក៏ដោយ ទៅភូមាក៏ដោយល្ងាចល្ងាចគេនាំកូនចៅគេ ទៅថ្វាយបង្គំវិចារដេរ នឹងឃើញអីអីក៏ល្អណាស់เนาะអញ្ចឹងតែគេអាចធ្វើអញ្ចឹងបានដោយកតា3យ៉ាងទី1វាមានរបស់គួរគោរពនឹងឯងទី2មានការពន្យល់មានការដឹកនាំអំពីចាស់ទុំឬក៏អ្នកចេះដឹងណាមួយ អំពីសារៈសំខាន់នៃរបស់ជាទីគោគោរពទី3អាស្រ័យទៅលើបុគ្គលនោះមានសទ្ធាមានសេចក្តីជ្រះថ្លា នឹងចឹងនឹងទៅសម្រេចបានទៅជាបុណ្យជាកុសលដល់ទៅសិក្សាបន្តិចទៅ ទៅដល់ធម៌មួយកន្លែងដែលព្រះសម្មាសម្ពុទ្ធសម្ដែងអំពីកម្ម កម្មជាអចិន្នកម្មអចិន្នកម្មមានន័យថាជាកម្មដែលសន្សំរឿយរឿយញឹកញឹកញយញយវាទៅជាពហុលកកម្មពហុលកកម្មហ្នឹងប្រាថ្នាកម្មដែលវាច្រើនមកបានមកពីសន្សំហ្នឹងឯងហោះនិយាយពីរូប ឬក៏និយាយអំពីអឺបាសាទរូបដែលសំខាន់និយាយរូបដែលសំខាន់គឺរូបណាដែលវាផ្ទាល់ផ្ទាល់ដូចជាអឺចក្ខុប្រសាទរូបសោតប្រសាទរូបខេនប្រសាទរូបជីវហាប្រសាទរូបនិងកាយប្រសាទរូបណាអ្វីដែលវាសំខាន់ហ្នឹង គឺវាបានឃើញទៅដល់ឮទៅដល់ធំក្លិនទៅដល់ដឹងរសទៅដល់អ្វីដែលវាមកដល់ជីវិតនេះអាហ្នឹងវាដកជាប់ទៅដល់ផ្លូវចិត្តហ្នឹងលឿនណាស់តែអ្វីដែលឮទៅពីចម្ងាយមានពិតប៉ុន្តែរបស់ហ្នឹងនៅពីចម្ងាយវាមិនសូវចាំជាប់ដូចអ្វីដែលយើងបានឃើញដូចអ្វីដែលយើងបានឮផ្ទាល់ទេអញ្ចឹងមែនទេហ្នឹងដូចគេនិយាយថា ឮគេនិយាយ10ដងមិនស្មើនឹងបានឃើញខ្លួនឯងម្ដងណានឹងចឹងចឹងបានជាអាត្មានឹងមានគំនិតនឹងគំនិតថា ចង់ធ្វើអ្វីឲ្យល្អចង់ធ្វើអ្វីឲ្យពិសេសសម្រាប់ប្រជាជន ខ្មែរយើងនៅចិត្តនឹងអាចមានសេចក្តីជ្រះថ្លាអាចសន្សំបុណ្យកុសលញឹកញឹកញយញយ ជាមួយនឹងវត្ថុគោរពបូជា ដែលនៅជិតផ្ទះដែលនៅក្នុងស្រុក អាចទៅមើលដល់ទៅបានជាអាត្មានឹងសម្រេចចិត្តថាធ្វើនឹងដឹងហើយថាវាមិនមែនអស់លុយតិចទេប្រកាសជាអស់លុយច្រើននឹងចឹងប៉ុន្តែសំខាន់គឺបំណងដែលធ្វើនឹងទី1គឺចង់ឲ្យពុទ្ធបរិស័ទនឹងងាយក្នុងការបំពេញបុណ្យកុសលបើ ហើយដូចញាតិញោមពុទ្ធបរិស័ទអញ្ចឹងញាតិញោមធ្វើជាមួយនឹងការយល់ដឹងនឹងបានបនច្រើនបើជាវត្ថុគោរពបូជាហើយ យើងគិតទៅដល់ប្រយោជន៍កុសលដែលយើងធ្វើទៅគិតទៅដល់ប្រយោជន៍នេះឯងគឺជាកុសលដែល ប្រកបទៅដោយបញ្ញាប្រយោជន៍យ៉ាងម៉េច យើងធ្វើធ្វើថ្ងៃនេះ បានបន់ថ្ងៃនេះប៉ុន្តែសេចក្តីជ្រះថ្លារបស់យើងមានច្រើនមានយូរមានច្រើនដងដោយយើងគិតទៅដល់អនាគតកូនចៅរបស់យើងវានឹងក្លាយទៅជាផោះតាងវានឹងក្លាយទៅជាមរតកវានឹងក្លាយទៅជាគេតំណែលសម្រាប់ខ្មែរយើងអ្វីត្បិតថា យើងធ្វើបូជាគុណព្រះរតនត្រ័យមែនប៉ុន្តែយើងធ្វើនៅលើទឹកដីខ្មែរយើង វានឹងคล้ายជារបស់ខ្មែរយើងប៉ុន្តែមានរបស់ខ្លះអាត្មាគិត ស្មានតែត្រូវប៉ុន្តែជាខុសក៏មានដែរញាតិញោមមុននឹងអាត្មានាំយកគ្រឿងអលង្ការមាសប្រាក់អីទៅបូជានៅស្រុកឥណ្ឌាស្រុកលង្កាអីអាត្មាត្រូវតែគិតស្រុកខ្លួនឯងមុន ហើយត្រូវតែគិតឲ្យច្រើនជាងស្រុកគេនឹងតែអាត្មាគិតណាមកគិតចឹងគិតថា យើងបូជាគុណបរតនត្រ័យមែន យើងទៅបូជានៅស្រុកគេបានតែប៉ុនទេតែជាតិយើងមិនមានបានអីទេមកគិតចឹងណាហ្នឹងតែបើយើងបូជានៅក្នុងស្រុកយើងយើងបានប៉ុនផងយើងបានសល់ជាសម្បត្តិជាតិរបស់យើងទៀតហ្នឹងហើយអញ្ចឹងបានជាអាត្មាលើកទី1អាត្មាធ្វើទៅតម្កល់នៅអត្តរៈហ្នឹងព្រះអង្គថ្មកែវហ្នឹងជាង60អង្គហើយចាដាក់ថ្ងៃខែពុទ្ធសករាជពីក្រោយព្រះអង្គ បលាំងពីក្រោយណាដោយតាំងចិត្តថារបស់ទាំងនេះនៅពេលដែលយើងស្លាប់អស់ទៅយូរទៅទោះបីទៅដល់ត្រង់ណាក៏ដោយទោះបីទៅដល់ប្រទេសណាក៏ដោយមានអសរខ្មែរនៅតែនឹងគឺជារបស់ខ្មែរគិតចឹងលើកទី2ស្មាធ្វើពីប្រាក់សុទ្ធទៅដាក់ទៅនឹងដាក់អសរខ្មែរទៀតដោយមានគំនិតអញ្ចឹងលើកទី3ធ្វើមាសអីមាសហ្នឹងមិនតិចអីញាតិញោមហើយច្រើន នឹង60 65តម្លឹង 5G 7ហ៊ុនទៀតនឹងដោយគិតថាអាមាដាក់ដាក់នៅនឹងដាក់វត្តមនីរតដាក់នៅបលាំងពីក្រោយនេះហើយដាក់ពុទ្ធសករាជដោយគិតថា របស់នេះនឹងទៅជាគេមរតករបស់ខ្មែរ ពេលដែលអាត្មាអញងាប់ទៅ ឥឡូវមិនតន់ងាប់ផងព្រះអង្គហ្នឹងហើយហ្នឹងហើយតែប៉ុនយើងមិនបាត់ទេហ្នឹងហើយប៉ុនយើងអត់បាត់ទេណាញាតិញោមតែអ្វីដែលបាត់គឺសម្បត្តិជាតិរបស់យើងយល់ទេវាមិនបានคล้ายជាមរតករបស់ខ្មែរនឹងចឹង មិនអីទេអានេះប៉ុននៅក្នុងចិត្តយើងមានន័យថាខ្មែរយើងវាអត់សំណាងអាត្មា ទៅឃើញចឹងបានជានាំញាតិញោមធ្វើរបស់អញ្ចឹងអញ្ចឹងមិនមែនធ្វើសម្រាប់រំភើបចិត្តមិនមែនធ្វើសម្រាប់បានបុណ្យមកពេលពេលអាត្មាតែងតែគិតអំពីអាណាគាត់ពីព្រោះថា យើងមានសពថ្ងៃអ្វីអ្វីដែលយើងមានសពថ្ងៃសំបីភាសាសំបីអក្សរដែលយើងសរសេរសពថ្ងៃគឺមិនមែន កើតឡើងឯងដោយមិនមានការប្រឹងប្រែងរបស់ពុព្វបរិសរបស់យើងទេយើងក៏ត្រូវតែជាពុព្វបរិសរបស់កូនចៅយើងចំនួនក្រោយដែរមែនទេយើងក៏ត្រូវតែបន្សល់អ្វីដែលជាស្នាដៃអ្វីដែលជាសេចក្តីល្អអ្វីដែលជាមរតកឲ្យកូនចៅយើងដូចគ្នាហ្នឹងពីព្រោះយើងកើតមកមានប្រទេសជាតិយើងមកដល់នេះដោយសារវាកើតរឿងរ៉ាវនឹងឯងបានយើងមកដល់នេះច្រើននោះ ញាតិញោមគួរតែអរគុណពលពតទៅបានមកដល់នេះបានអញអាញ៉ៃហ្នឹងបានមកដល់ហ្នឹងថាលេងទេណាហ្នឹងហើយមានពីណាចង់បែកបងប្អូនទេមែនទេណាប៉ុន្តែដោយសារស្ថានភាពវាបង្ខំប៉ុន្តែអ្វីដែលយើងមាន ពីមុនមកទាំងអសរសាស្ត្រទាំងវប្បធម៌ទាំងប្រពៃណីទាំងសាសនា ទាំងព្រះពុទ្ធសាសនានឹងទៀត គឺដោយសារមានអ្នកពីមុនខំថែរក្សាមកមានអ្នកពីមុនធ្លាប់លះបង់កម្លាំងកាយកម្លាំងចិត្តថែរក្សាមកទុកឲ្យយើងប៉ុន្តែយើងខ្ទេចខ្ទីមិនមែនទោសរបស់អ្នកពីមុនទេទោសអ្នកក្រោយមិនចេះថែរក្សាប៉ុណ្ណឹងទេហ្នឹងហើយដូចអង្គរវត្តដូចស្អីស្អីនេះខ្មែរយើងពីមុនមិនមែនអត់បានការទេបើមិនបានការមិនមែនធ្វើអង្គរវត្តកើតទេ ហើយខ្មែរយើងចាយលុយអង្គរវត្តនេះរាល់ឆ្នាំមានន័យថាគាត់ស្លាប់អស់ហើយតែគាត់បន្សល់មរតកទុកនេះដូចបន្សល់លុយឲ្យយើងចាយមិនអស់ចឹងហ្នឹងហើយលុយដែលចូលអង្គរវត្តអាបងចូលមើលផ្សេងទេសចរមកទិញរបស់ខ្មែរផ្សេង សិតតែឲ្យខ្មែររស់ទាំងអស់ប៉ុនគ្រាន់តែយើងមិនចេះថែរក្សាដើម្បីឲ្យបានជាប្រយោជន៍ជាទោសរបស់ យើងមិនទោសរបស់គាត់ទេ ចឹងបានជាអាត្មាគិតគិតចឹងថាយើងជាប្រទេសមួយដែលកាន់ព្រះពុទ្ធសាសនាច្រើនគ្នាប៉ុន្តែបើនិយាយពីកលែងគោរពបូជា យើងអត់តន់បានទៅស្រូបទាញបរទេសឲ្យទៅមើលមណ្ឌលពុទ្ធសាសនានៅស្រុកខ្មែរបានទេយើងអត់តន់មានចិត្តដីច្រើនអត់មានទីគោរពបូជាច្រើនឲ្យបរទេសទៅមើលស្រុកយើងវិញទេ យើងនាំគ្នាតែទៅមើលស្រុក គេមែនទេគិតអញ្ចឹងគិតអញ្ចឹងមិនខំធ្វើហ្នឹងញញុំគិតឃើញអញ្ចឹងអត់គិតឃើញអញ្ចឹងអត់ឬក៏គិតអើគេហៅប៉ុនអីក៏មកប៉ុនមកគេហៅប៉ុនអីក៏ចូលទៅតាមពិតមិនចង់បានហ៎ដោយសារតែគេហៅទៅទៅហ្នឹងហើយគឺចង់ឲ្យយល់ញាតិញោមចង់ឲ្យយល់អញ្ចឹងបានជា អាត្មាធ្វើអីមិនលឿននឹងគេពីព្រោះអាត្មាមិនដែលរលុយទេស្រុកខ្មែរមិនដែលរលទេនៅនេះក៏អាត្មាមិនរលដែរតែគាត់ជួន ថ្ងៃហ្នឹងញោមគាត់ធ្វើប៉ុនអញ្ចឹងក៏និយាយរឿងហ្នឹងដែរមើលប្រហែលថ្ងៃដែលអាត្មាមកអាត្មាដែលប្រកាសរឿងកសាងហ្នឹងអាត្មាមិនប្រកាសទេហ្នឹងហើយមិនមិនដែលរលុយទេប៉ុន្តែអាត្មាចង់ចែកគំនិតឲ្យញាតិញោមយល់ហើយញាតិញោមពេញចិត្តធ្វើដោយខ្លួនដោយខ្លួនឯងឲ្យមាន ការនិយមស្រឡាញ់ជាតិឲ្យមានការនិយម ស្រឡាញ់កូនចៅយើងចំនួនក្រោយនោះពីព្រោះក្រំតែជ្រះថ្លាមួយផ្លេតមួយផ្លេតវាមិនបានយូរទេមិនបានយូរទេអាត្មាទៅសិក្សាពីគណិត គេនៅស្រុកគេណាគេកសាងអ្វីមួយទល់តែមានទស្សនវិស័យខ្មែរយើងវត្តនៅខ្មែរយើងច្រើនណាស់សឹងតែច្រើនយើងវត្តនៅស្រុកគេប៉ុន្តែសួរថាតើអ្នកបង្កើតវត្តទាំងឡាយហ្នឹងមានទស្សនវិស័យទេ គិតថានេះ10ឆ្នាំទៀតវាទៅជាយ៉ាងម៉េចតើយើង បានផ្ដល់អីឲ្យមនុស្សសម័យក្រោយបង្កើតវត្តគ្រាន់តែប៉ុណ្ណេះទេនៅស្រុកខ្មែរដែលអាសិក្សាពីអ្នកបង្កើតវត្តគ្រាន់ថាអេមើលទៅដូចឆ្ងាយពេកគាត់ទៅមិនដល់បង្កើតនេះមួយសម្រាប់ចាស់ចាស់អឺសំណុកទៅសមាធិប៉ុណ្ណាបើនៅថៃវត្តមួយនោះទស្សនវិស័យគេមិនមែនឥឡូវហ្នឹងមិនមែន10ឆ្នាំទៀតគឺសម្រាប់1000ឆ្នាំក្រោយទៅគេកសាងអ្វីដែលពីលោហៈ អ្វីអ្វីហ្នឹងពីលោហៈដែលអាចកប់ដីទៅវាមិនរលាយដោយគេទុកជាប្រវត្តិសាស្ត្រថា1000ឆ្នាំទៀតនៅកន្លែងនេះដីដុះលុបអស់ប៉ុន្តែសម្រាប់អ្នក ទស្សនវិទូជីទៅនឹងឃើញថា ទីនេះគឺជាទីដែលធ្លាប់មានព្រះពុទ្ធសាសនានឹងចឹងអអាត្មាបានយល់ពីគោលគំនិតអ្នកដែលទៅផ្សព្វផ្សាយសាសនាដទៃដូចជាសាសនាយេស៊ូវជាដើមគេដាក់គោលការណ៍ទៅផ្សាយនៅស្រុកខ្មែរគេមិនផ្សាយឥឡូវណា គេមានគំនិតថា500ឆ្នាំទៀតឲ្យខ្មែរកាន់យេស៊ូទាំងអស់នេះមិនមែនជាកំហុសរបស់គេទេត្រូវសរសើរថាគេឆ្លាតយល់ទេមិនមែនជាកំហុសរបស់គេទេវាជាសិទ្ធិសេរីភាពគេស្រឡាញ់របស់គេទៅពេលគេប្រឹងយើងអត់អាចទៅខឹងគេ បានទេពីព្រោះសកលភាវូបនីយកម្មគេបើកទូលាយ យើងក៏អាចមកផ្សាយស្រុកគេបានដែរឲ្យតែយើងមានសមត្ថភាពនឹងចឹងគេគិតមិន គេគិតថាសម័យនេះអូសចាស់ចាស់នៅស្រុកខ្មែរមិនសូវបានទេពីព្រោះខ្មែរច្រើនប្រកាន់ប្រពៃនៃធ្លាប់ទៅវត្តធ្លាប់ទៅវត្តគេអត់តន់ចង់យកទេតែគេទៅតែធ្វើអមអមអមអមគេយកកូនកូននោះក៏គេមិនតន់ថាចង់យកទេពីព្រោះកូននឹងតាមម៉ែតាមឪខ្លះទៅវត្តខ្លះអត់ខ្លះទៅវត្តខ្លះអត់ខ្លះអ្វីដែលគេសម្ដៅគឺកូនរបស់កូននឹងទៀតហើយនឹងចៅរបស់កូននឹងទៀតយល់ទេ នេះដែលគេធ្វើអ្វីមានទស្សនវិស័យយើងភាកច្រើនខ្មែរនិយាយហាក់ដូចបន្ទោសគ្នាឯងប៉ុន្តែការពិតគឺអញ្ចឹងយើងមិនសូវមានទស្សនវិស័យធ្វើអីពេញចិត្តអញធ្វើមិនពេញចិត្តអញមិនធ្វើយកបញ្ហាផ្ទាល់ខ្លួនទៅដាក់នៅវត្តចែកបញ្ហារួម និងបញ្ហាផ្ទាល់ខ្លួនអត់ដាច់ពីគ្នាទេខឹងតានឹងអញអត់ទៅវត្តខឹងយាយនឹងអញអត់ទៅវត្តអត់មានការចេះដឹង អត់មានការប្រមើលមើលអនាគតអាត្មាលើកឧទាហរណ៍មួយស្ដេចធម្មាសោកស្ដេចធម្មាសោកគឺជាស្ដេចដែលមានទស្សនវិស័យលោកមានគំនិតថារាល់សំណង់ទាំងឡាយបច្ចុប្បន្ននេះมันអាចស្ថិតនៅរាប់ពាន់ឆ្នាំបានទេអញ្ចឹងអញត្រូវតែធ្វើអ្វីមួយ ដើម្បីជាភ័ស្តុតាងសម្រាប់ជនចំនួនក្រោយថាទីនេះ គឺពិតជាកន្លែងព្រះពុទ្ធសាសនាទៅលោកបង្កើតសសរស្ដំញញឹមទៅឥណ្ឌាឃើញទេ យើងកុំតែបានស្ដេចធម្មាសោកបោះសសរស្ដំទុកឲ្យយើងទៅរស់ស្រុកព្រះអត់ឃើញយើងគិតគេគេគិតយើងយើងគិតគេគេនឹកយើងស្ដេចណាដែលធ្វើប្រយោជន៍ដល់ប្រជាជនបានយូរអង្វែងស្ដេចនោះប្រជាជនចាំដូចជាប្របាទធម្មាសោកអឺប្របាទជេវរម័នទី7ចឹងលោកកសាងគោទុកឲ្យ ស្ដេចក្រោយពីនឹងយើងអត់ស្គាល់ឈ្មោះដល់តែលោកធ្វើអ្វីទុកឲ្យខ្មែរ បានយូរ ខ្មែរស្គាល់មិនភ្លេចមែនទេមែនទេញាតិញោមយល់ហ្នឹងហើយអញ្ចឹងបាន ជាអាត្មា ធ្វើនេះមិនមែនគិតថាវាអស្ចារ្យអីទេប៉ុន្តែរាល់អ្វីដែលអាត្មាធ្វើទោះបីជាចែកដីនឹងយើងធ្វើពីស៊ីម៉ង់យ៉ាងយូរថា100 200ឆ្នាំចុះត្រូវតែបាក់ទន្ទ្រាំប៉ុន្តែអ្វីដែលយើងដាក់ក្នុងនឹងដូចជាព្រះសាវកឬក៏ជាព្រះពុទ្ធបដិមាអាត្មារើសថ្មណា ដែល នៅ បានរាប់ពាន់ឆ្នាំ ហ្នឹងហើយហើយយើងដាក់អសរនៅខាងបាតនឹងអីដោយគិតថារាប់រយឆ្នាំតទៅទៀតរាប់រយឆ្នាំ2 300ឆ្នាំតទៅទៀតបើ ខ្មែរមិនបាត់បង់ទេឬក៏វាបែកទៅចែកដីនឹងទេអ្វីដែលអាត្មានាំញាតិញោមធ្វើនឹងនឹងត្រូវតម្កល់នៅក្នុងសារមន្ទីរណាមួយណានឹងក៏ជារបស់ខ្មែរនឹងដែលគិតទុកណាគិតណោទៅមុខទៀតមិនមែនគិត ឥឡូវនេះទេយល់ទេមិនមែនគិត សម្រាប់តែយើងឥឡូវហ្នឹងទេ បើយើងមិនគិតជន់ចំនួនក្រោយជន់ចំនួនក្រោយក៏អត់ស្គាល់យើងដែរញាតិញោមត្រូវតាំងចិត្តអញ្ចឹងណាតាំងចិត្តថាបើយើងមិនគិតដល់កូនចៅយើងចំនួនក្រោយកូនចៅយើងចំនួនក្រោយក៏គ្មាន អ្វីគួររំលឹកយើងថាជាពពកបរោះដែរវាសំតែគេភ្លេចចឹងហើយមែនទេមែនទេ ហ្នឹងហើយហើយអឹមជើងការធ្វើអញ្ចឹងបានអាត្មាធ្វើបដារៀនបណ្ដាលហើយចេះតែស្វែងយល់បណ្ដាលអាត្មាទៅមើលនៅភូមិនិយាយពីធ្វើព្រះអង្គដែលធំធំអាត្មាចូលទៅមើលដល់តែចូលទៅមើលវារកកន្លែងបន្ទោសអត់ឃើញអញ្ចឹងបានជនជាតិបារាំងមួយគាត់និយាយថា ចំណេះដឹង ត្រឹមតែក្នុងសាលាវាមិនគ្រប់គ្រាន់ទេចំណេះដឹងដ៏ពិតប្រាកដដែលដែលមនុស្សម្នាក់រៀនបានច្រើនគឺពាក់ព័ន្ធជាមួយនឹងការអានច្រើនហើយនឹងដើរច្រើនដើរនឹងដើររៀនណាណាមិនទៅឃើញអឺគេសបាយគេអបអរសាទរសបាយអាត្មាចេះតែសួរអាត្មានាំទៅឥណ្ឌាទៅណាទៅណា តាមពិតអាត្មាមិនចង់ធ្វើជាអ្នកដឹកនាំញាតិញោមប្រមាណទេប៉ុន្តែចង់តែនាំទៅហ្នឹង ដើម្បីឲ្យញាតិញោមនឹងបានចំណេះដឹងដែរហ្នឹងហើយមកវិញមកសួរញោមចេះអីវានេះជ្រះថ្លាសឹងអីចេះតែជ្រះថ្លាអានឹងគេមិនហៅចេះទេបនប្រកបទៅដោយបញ្ញា ហើយទៅនឹងជួនកាលអត់មានបញ្ញាទេទៅដល់ព្រះអូនិយាយពីបាច់លុយបោជាមកនិយាយឆ្ងល់អត់ចេះមែនហ្មង បែកលុយរហូតដល់ឥណ្ឌាដាក់បំរាមថាហាមបែកលុយឃើញទេពីព្រោះតបាយទៅក្មេងឃើញវាម្លងជន់ទៅយោអាហ្នឹងវាខ្ទេចខ្ទីអស់ហ្នឹងឯងដែលហៅថាបនខ្វះបាញ់ញ៉ាបនខ្វះបាញ់ញ៉ាហ្នឹងហើយការបូជារបស់យើងនឹងត្រូវបានមើលងាយពីសំណាក់ជនជាតិថៃយើងដែលឃើញថៃទៅបាចឹងទេ យើងដែរឃើញថៃទៅធ្វើអញ្ចឹងទេថៃគេធ្វើក្នុងនាមមុខមាត់របស់គេឧទាហរណ៍ថាឥឡូវគេមើលឃើញកន្លែងហ្នឹងគុំសកសាងអីគេរៃគ្នាហើយគេចូលហើយគេបានបានមកត្រឹមត្រូវណាថានេះគឺចូលជនជាតិថៃគេចូលប្រមាណប្រមាណប្រមាណគេដាក់រួមគ្នាទៅបានមួយសន្លឹកមកហើយគេដាក់ទៅជាជាជាការងាររួម របស់គេយើងអត់ទេណាចូលចិត្តតែម្នាក់ម្នាក់ឯងម្នាក់ឯងម្នាក់ឯងមែនអត់មុខម្នាក់ឯងនឹងយើងជាស្អីអ្នកប្រាជាអី តែបើការរួមគ្នាឲ្យកិត្តិយសទៅលើជនជាតិមួយឃើញទេអស្ចារ្យខ្មែរដើរគិតដើរគិតចឹងជាគិតរឿងគេភ្លេចរឿងខ្លួនឯងឡើងអាយុមិនថឹកភ្លេចគិតប្រពន្ធកូនអស់លេងទៅជាគិតរឿងគេនោះណាគិតចឹងចឹងបានចង់ចែករំលែកឲ្យញាតិញោមយល់ថា យើងធ្លាក់ខ្លួនដល់ប៉ុណ្ណេះមិនមែនអត់ហេតុផលទេពីព្រោះ ខ្មែរយើងភាកច្រើនគ្មានគំនិតគិតជាតិនិយមទេ បានជាយើងធ្លាក់ខ្លួន ដល់ប៉ុណ្ណឹងពីព្រោះអ្វី ធ្វើអ្វីគឺចង់ទៅយកមុខមកអញ្ចឹងបានជាអាត្មាប្រាប់ញាតិញោមតាំងពីដើមថាអាត្មាធ្វើចេតីនេះមែនប៉ុន្តែអាត្មាបង្រៀនឲ្យញាតិញោមឈប់គិតពីរឿងខ្លួនឯងដោយ ក្នុងចេតីទាំងមូលនេះអាត្មាអត់មានសរសេរឈ្មោះញោមណាម្នាក់ទេទោះបីជាចូល10000ដុល្លារក៏ដោយ 20000ក៏ដោយឬប៉ុណ្ណាក៏ដោយដែលអាត្មាធ្វើយ៉ាងនេះទី1យើងបូជា ដោយពិតពិតចំពោះព្រះ សម្មាសម្ពុទ្ធនៅលើចេតិយខ្លះពហិយខ្លះកណ្ដសរសេរឈ្មោះនឹងលងកក្រិចពេញហ្នឹងឯងដោយដោយចង់តែបានឈ្មោះ មានន័យថាធ្វើប៉ុនអត់លះធ្វើប៉ុនចង់តែបាន ប៉ុន្តែមិនមែនបានន័យថា បាត់ទេឈ្មោះញាតិញោមនឹងធ្វើជាក្រាំងមួយសរសេរនៅហ្នឹងចង់បើកមើលទៅមើលនៅនោះប៉ុន្តែនៅលើជញ្ជាំងទាំងឡាយហ្នឹងមិនសរសេរឈ្មោះទេសូម្បី អាត្មាហ្នឹងក៏មិនសរសេរដែរញាតិញោមទីលឺអត់ឈ្មោះដកលុយវិញអត់ណាទេបើធ្វើឲ្យគ្រាន់តែយើងធ្វើជាផ្ទាំងថ្មមួយថាថាចេះដីនេះ ត្រូវបានកសាងឡើងនៅ ក្នុងពុទ្ធសករាជប៉ុណ្ណាប៉ុណ្ណឹងបានណាហើយបូជាចំពោះព្រះសម្មាសម្ពុទ្ធហើយអ្នកខ្លះមិនត្រឹមតែប៉ុណ្្នឹងទេធ្វើទៀនហើយគូរូបខ្លួនឯងដាក់លើអញ្ចឹងពហិយទៀតឃើញទេនឹងចង់បានអីយើងនឹងវាតម្លៃប៉ុណ្ណាយើងនឹងយើងគិតតិចមើលមិនចេះខ្មាស់ទេណាថ្ងៃមុនអាត្មាទៅជួយកាលមកលើកមុនហ្នឹងបាន1000ទៅជួយនៅ ស្រុកកំណើតហើយលោកសុគ្រាចហ្នឹងសុំរូបថតអាត្មាទៅគូដាក់អញ្ចឹងសាលា ទេអាហ្នឹងគូសម្រាប់មនុស្សងាប់ទេអាហ្នឹងនៅរស់ចឹងទៅអង្គុយហ្នឹងឆាន់បាយអត់រួលទេឆាន់បាយវាមិនស្រួលវាខ្មាស់គេណាណាតែយើងធ្វើដើម្បីអីមែនទេញញោមដើម្បីអីហ្នឹងហើយដើម្បីលះចឹងអាត្មាតាមពិតអាត្មាចង់ឲ្យយល់ចឹងបានបើតាមសន្តិគអាត្មាអាត្មាអូថាបើសិនជាអាត្មាប្រកាសជាអ្នករលុយអាត្មាគិតថាមិនចាញ់គេទេពីព្រោះវិទ្យុដែលអាត្មាផ្សាយធោ16ស្ថានីយ៍វិទ្យុ បើសិនម៉ាដាក់តាន់តិចយល់គិតថាមិនគិតថាវាមិនអត់សោះទេប៉ុន្តែគ្រាន់ថា នេះមិនមែនជាជំនាញរបស់អាត្មាទេក៏មិនមែនបានន័យថាមិនចេះដែរប៉ុន្តែអាត្មាគ្រាន់តែពន្យល់បណ្ដោះគំនិតឲ្យខ្មែរយើងនឹងចេះ មានទស្សនវិស័យឲ្យខ្មែរយើងនឹងចេះស្រឡាញ់មរតកឲ្យខ្មែរយើងចេះធ្វើ អ្វីសម្រាប់កូនចៅចំនួនក្រោយហើយធ្វើបានប៉ុណ្ណាគឺប៉ុណ្្នឹងឯង ប្រកាសអញ្ចឹងអត់ដាក់ឈ្មោះមិនធ្វើក៏មិនដឹងធ្វើមិនដែរពីព្រោះអ្វីអាត្មាតាំងចិត្តអញ្ចេះអាត្មាមិនជាមិនជាប្រញាប់ អ្នកខ្លះទៅដល់ទៅឮសំដែងធោកោកោកោកោស្មានតែធ្វើអីបានច្រើន គេសំដៅថា បាន ធ្វើកិច្ចការងារមួយវាទល់តែធ្វើអីបានច្រើនឲ្យឃើញ ច្រើនមិនច្រើនយើងត្រូវមើលអំពី ដំណើរនៃការធ្វើនោះ ថាតើធ្វើនោះមនុស្សដែលចូលរួមជាមួយយើងយល់អត់អាត្មាចង់ឲ្យមនុស្សដែលចូលរួមធ្វើជាមួយអាត្មានឹងយល់ពីគំនិតអាត្មាចាំចូលហើយសប្បាយចិត្តអញ្ចឹងចង់ឲ្យយល់ចង់ឲ្យយល់ថាថាហេតុអីបានធ្វើអញ្ចឹងបានប្រយោជន៍អីបើមិនយល់ទេវាគួរឲ្យស្ដាយមែនធ្វើចេះដីនេះមិនអស់តិចម៉ឺនដុល្លារទេទុកលុយនឹងទៅចែកនៅនេះនៅនោះយើងគិតថាវា បានប្រយោជន៍ពិតជាអញ្ចឹងមែន ក៏ប៉ុន្តែប្រសិនបើគេយល់ពីគំនិតរបស់យើងគេច្បាស់ជាឯកភាពថាគួរតែមានអញ្ចឹងមែននឹងអញ្ចឹងដោយការអាត្មានាំគេធ្វើព្រះអង្គមាសអញ្ចឹងមិនខ្វះទេមនុស្សនិយាយថាតទេតទេទៅនាំគ្នាយកមាសទៅធ្វើព្រះអង្គមាសទុកចែកប្រជាជនដាក់ទឹកស្រែគ្រាន់បើហ្នឹងហើយនេះបើគេមិនយល់អាត្មាសួរថាប្រសិនបើអាត្មាប្រកាសថា ឥឡូវអត់មានខ្មែរយើងក្រច្រើនណាស់មកចូលលុយជួយទឹកស្រែគេមិនចូលមែនទេប៉ុន្តែបើប្រកាសរឿងហ្នឹងវាបាន បានហើយអាត្មាសួរថាតើរបស់ហ្នឹងអាត្មាយកទៅណាយកតម្កល់នៅក្នុងរបស់ ជាតិយើង តើរបស់ហ្នឹងវាបាត់អត់ថាអត់បាត់ទេគ្រាន់តែคลายពីលុយទៅជាមាសបើរបស់ហ្នឹងតម្កល់ទុករាប់រយឆ្នាំតើរបស់ហ្នឹងជារបស់ណាណា ជារបស់ខ្មែរ វានៅជារបស់ដដែលតែមានបាត់ណាញាតិញោមមានបាត់ណាមែនទេមានបាត់ទេអត់បាត់ទេរបស់ហ្នឹងគឺជារបស់មានប្រយោជន៍ប្រទេសមួយដែលគេចាត់ថាជាប្រទេសដែលអ្នកមានហ្នឹងក៏ដោយសារមានសម្បត្តិអញ្ចឹងអញ្ចឹងច្រើនវត្ថុធម្មជាតិអញ្ចឹងអញ្ចឹងច្រើនតម្កល់នៅក្នុងសារមន្ទីរតម្កល់នៅក្នុងទៅនេះទៅនោះនឹងហៅថាប្រទេសវានៅមានក្លឹមហើយយើងដកអស់អាលីងរបស់ដែលមានតម្លៃនឹងវាអស់រលីងនេះសួរថាមានក្លឹមអីទៀតទេ អត់មានទេអាត្មាស្វែងយល់ពីគំនិតនៅភូមិមាហេតុអីបានជាគេយកទៅធ្វើចេះអី60តោនមាសធ្វើធ្វើអីថារបស់នឹងអត់បាត់ទេឥឡូវចេះដីនៅភូមិមាជារបស់ខ្មែរឬក៏របស់ភូមិមាមាសនឹងជារបស់ខ្មែរឬក៏របស់ភូមិមានៅនៅភូមិមាសហ្នឹងនៅភូមិមាសហ្នឹងហ្នឹងឯងគ្រាន់តែបំលែង ពីរបស់មួយឲ្យកើតជារបស់ មួយតែវាអត់បាត់ទេមានណាយកទៅណាថ្ងៃក្រោយទៅបើវាបាក់វាបែកគេចង់យកទៅធ្វើអីទៀតឬក៏ចង់ចូលជារបស់រដ្ឋនៅតែជារបស់គេអញ្ចឹងវាអត់បាត់ទេប្រសិនបើយើងមានទស្សនៈឲ្យវែងបន្តិចតែបើយើងសម្រាប់មាត់ស៊ីឥឡូវនេះវាអត់ប្រយោជន៍មែនហើយមែនទេវាអត់ប្រយោជន៍មែនហើយនឹងអញ្ចឹង ចឹងបច្ចេកដីដែលអាត្មាធ្វើនឹងមិនតាន់បាននិយាយថាធ្វើស្អីខ្លះស្អីខ្លះហ្នឹងវាអស់ម៉ោងបាត់ហើយប៉ុន្តែมันសំខាន់ថាចេតដី នឹងយ៉ាងម៉េចទេប្រសិនបើញាតញោមមានគំនិត របៀបស្រឡាញ់ដល់កូនចៅយើងចំនួនក្រោយ ចង់បន្សល់មរតកទុកឲ្យវាមិនសំខាន់ថាតើចេតដីនឹងឬក៏ចេតដីណាទៀតទេឲ្យតែនៅក្នុងស្រុកយើងអញ្ចឹងណាយល់ទេយល់ទេយល់ថាម៉េចហ្នឹងហើយ ហ្នឹងវាមិនសំខាន់ថាចាំបាច់ត្រូវទីចិត្តអីដែលអាត្មាធ្វើហ្នឹងទេអ្នកណាអីទៀតក៏ដោយឲ្យតែមើលទៅថាអាចបន្សល់ទុកសម្រាប់កូនចៅយើងបានគឺយើងត្រូវតែចូលរួមយើងត្រូវតែធ្វើនឹងអញ្ចឹងអញ្ចឹងអត្តន័យយ៉ាងណាដែលកសាងហ្នឹងតាមពិតមានអត្តន័យព្រោះហើយយើងធ្វើមិនតាន់ហើយទេប៉ុន្តែខាងវប្បធម៌គេប្រាប់មកហើយថានៅពេលដែលធ្វើហើយគេនឹងបញ្ចូលទៅជាបេក្ខដកភណ្ឌរបស់ជាតិតែម្ដង តាមពិតយើងធ្វើបូជាបរតនត្រ័យមិនដែលបានគិតថាទុកសម្រាប់ជាតិទេ តែដល់គេមកមើលណាគាត់មកមើលឃើញសំត្រង់ត្រីអស់ហើយគាត់ឲ្យយោបល់បន្ថែមចឹងមកយើងកាន់តែមានកម្លាំងចិត្តដោយសារអីយើងដឹងថារបស់នេះមិនមែនបូជាសម្រាប់តែពុទ្ធសាសនាទេ ធ្វើរួចហើយគឺជារបស់ជាតិជារបស់ខ្មែរតែម្ដង ពីព្រោះអីមានគេសួរអាត្មាជាច្រើន ថាតើអាត្មាគូរូបនឹងតើយកតាមប្រទេសណា ស្មានថាអត់មានតាមប្រទេសណាចាំប្រទេសនេះដោយមានអត្តន័យច្បាស់លាស់នឹងអញ្ចឹងអញ្ចឹងពាក្យថារបស់ ខ្មែរមិនចាំបាច់ទល់តែយើងយោតាមអង្គរមិនចាំបាច់ទល់តែយើងតាមយោបន្ទាយស្រីបានហៅថារបស់ខ្មែរទេរបស់ ណាដែលថ្មីដែលយើងគិតឃើញថារៀងណាសមខ្មែរយើងជាអ្នកគិតឃើញនោះហើយជារបស់ខ្មែរសម័យហ្នឹងបើយើងកូពីយកមកពីគេគឺបោះគេណាដែលយើងគិតឃើញគឺជាបោះយើងហ្នឹងហើយហើយបើគេបោះ យករបស់គេយកមក copy អាហ្នឹងរបស់គេហើយអាត្មាមិនចូលចិត្តធ្វើតាមរបស់គេនិយាយរួមទៅមនុស្សអាត្មាមិនសូវចូលចិត្តធ្វើអ្វីដែលគេមានហើយទេហ្នឹងពីព្រោះអីពីព្រោះកាលណាធ្វើតាមរបស់គេវាពិបាកណាស់ទីមួយលោកតែធ្វើមិនដូចគេវាមិនកើតទោះបីជាធ្វើបានស្អាតគេថាស្អាតដូចទៅនោះចឹងណាស្អាតដូចទៅនោះចឹងដល់យើងធ្វើឲ្យខុសគេទោះបីគេសរសើរមិនសរសើរគឺសរសើរស្អាតដូចតំណឹងឯងវាមិនស្អាតដូចតាណាទៀត មែនអត់ហ្នឹងហើយដូចច្រៀងចឹងច្រៀងបើយើងច្រៀងតាមគេរួចពីរស់ដូចសិនសិសមុទ្រអត់មានព្រោះដូចឯងនេះសោះមែនទេហ្នឹងហើយព្រោះដូចសិនសិសមុទ្រអត់មានព្រោះដូចខ្លួនឯងច្រៀងតាមកៅសារ៉ាត់ព្រោះដូចកៅសារ៉ាត់ព្រោះទៅដូចអាគេនោះវិញទៅហ្នឹងដល់យើងច្រៀងយកម៉ូតតាមរបស់យើងវាព្រោះដូចពីណាវាមិនព្រោះដូចរបស់យើងណោះហ្នឹងហើយអញ្ចឹង អាត្មាមិនជាសម្ដែងអីច្រើនទេគ្រាន់តែដឹកនាំចិត្តគំនិតញាតិញោមឲ្យគិតអញ្ចឹងថា ដែលអាត្មាធ្វើនឹងអឺគិតគិតទៅដល់ចំនួនក្មេងៗសម័យក្រោយទៀតពីព្រោះអាត្មាគិតថាអឺបើនាំក្មេងៗមកវត្តដោយមិនមានពិធី ដោយ មិនមានស្អីចម្លែកវាមិនមកទេ រយៈកាលកន្លងមក2 3ឆ្នាំនេះអាត្មាជោគជ័យត្រង់ថា អាចនាំសិស្សសិស្សឬក៏អាចតាក់ចិត្តមន្ត្រីរាជការមួយចំនួន ចាប់អារម្មណ៍ពីបុណ្យវិសាខកម្ពុជាទោះបីយើងធ្វើពិធីមនុស្សច្រើនប៉ុណ្ណាក៏ដោយ តែបើយើងខ្វះកន្លែងរៀបចំវាអត់ចាប់អារម្មណ៍ទេប៉ុន្តែឥឡូវនេះ យើងមិនតាន់ហើយប៉ុន្តែពេលយើងតែងភ្លើង យើងរៀបចំកន្លែងអង្គុយបានជួមិនតាត់ត្រឹមត្រូវមានបរិវេណត្រឹមត្រូវមនុស្សមករាប់ពាន់នាក់ អញ្ចឹងយ៉ាងហោចក៏ក្នុងមួយឆ្នាំក៏យើងអាចធ្វើ ពិធីមួយឲ្យមនុស្សចាប់អារម្មណ៍អញ្ចឹងមនុស្សមកដោយបំណងអីក៏ដោយមកមើលក៏ដោយប៉ុន្តែការមកនោះយើងនឹងអាចនិយាយពីគោលគំនិតយើងបានហ្នឹងហើយដូចឆ្នាំទៅមិញអីយើងរៀបចំធ្វើពិសេសវិសាខបូជានឹងនឹងរៀបចំឆ្នាំនេះតទៅទៀតធ្វើឲ្យក្មេងៗ ធ្វើឲ្យលោកគ្រូអ្នកគ្រូគាត់ចាប់អារម្មណ៍ថាអូវាយ៉ាងនេះយ៉ាងនោះគាត់ប្លែកក្នុងចិត្តអត់ត្រឹមសរសើរមិនបានអញ្ចឹងបាននឹកឃើញទៅដល់ពេលដែលព្រះអង្គសម្ដែងអំពីមហាកុសលហ្នឹងវាត្រូវការអាវាសជាទីសັບបាយហ្នឹងហើយឥឡូវហ្នឹងកំពុងកសាងជាស្លាបសាលាបល័យហ្នឹងស្លាបត្រូវធ្វើពីរទៀតវាជាស្លាបរបស់ចេតដីហ្នឹងថ្ងៃក្រោយទៅអាត្មាមានកម្រោមបើអាចនៅមិនសឹកយកប្រពន្ធទេគឺ មានគំនិត ទៅអនាគតទៀតមានគំនិតទៀតថាអានេះអានេះប្រសិនបើទេណាប៉ុន្តែទោះបីអាត្មាមិននៅធ្វើក៏អាត្មាទុកគម្រងឲ្យគេដែរហ្នឹងហើយណាម៉ាលីកំងើយមកឡំចាអានេះញ៉ាំខ្មែរនិយាយប្រសិនបើទៅអឺពីព្រោះអឺវាទៅត្រូវការកន្លែងសាលាបល័យហ្នឹងគឺ ជាលំអរបស់ចេតិយកោងចឹងជាស្លាបណាហើយពេលក្រោយអាត្មាក្រងឲ្យមានធុរៈទាំងពីរហ្នឹងបញ្ចូលគ្នា គឺទាំងគន្ធធុរៈនិងវិបស្សនាធុរៈអាត្មាមិនចង់ឲ្យធុរៈទាំងពីរនេះមើលមុខគ្នាមិនត្រង់ទេអញនឹងខ្លួនចង់ឲ្យស្វែងយល់ពីគ្នាទៅវិញទៅមកខ្មែរយើងមាន ចរិតមួយយ៉ាប់ យ៉ាងម៉េចបើថាស្អប់នរណាម្នាក់ហើយមិនចូលចិត្តស្ដាប់នរនឹងទេនេះគឺជាចំណុចខ្សោយដែលខ្មែរចាញ់ជានិច្ចចំណុចខ្សោយដែលឃើញថាខ្លួនអញខ្លាំងជានិច្ចមនុស្សខ្លាំងតែកាលណាយល់ថាខ្លួនឯងខ្លាំងហើយឃើញគេខ្សោយតែងតែប្រហែសមែនឬមែនឧទាហរណ៍ស្អប់ជនជាតិចិត្តខាងស្អប់យួនស្អប់ថៃយកឧទាហរណ៍ចុះ មិនប្រឹងរៀនពីគេទេ ទីបំផុតគេរៀនពីយើងដឹងអស់អាលីងទោះបីជាកោតសង្គ្រាម យើងទៅយកការពីគេមិនបានទេ អានឹងថ្មនិយាយអស់ចុះគឺចរិតយើងចរិតអន់ខ្លាចអន់ប៉ុន្តែអន់នឹងតែមកខ្លាចអន់ណាប៉ុន្តែអន់បដ ாய் បើខ្លាចអន់ទល់តែកុំខ្លាចអន់បើខ្លាចអន់ហើយធ្វើក្រន់បើគឺអន់នឹងតែមកមែនទេមែនទេសាធុមិនហ្នឹងហើយអឺប្រកែអីឧទាហរណ៍ដំបងឡើយជនជាតិយួនមកជនជាតិយួនរើសអេតចាយនៅស្រុកខ្មែរណា ឬអេតចាយខ្មែរយើងអូមិនធ្វើទេខ្លាចអន់ទីបំផុតទៅធ្វើខ្ញុំយួនវិញហ្នឹងហើយរឿងអន់មកពីខ្លាចអន់មិនខ្មែរអន់ទេចរិតអន់ខ្មែរមិនអន់ទេគឺចរិតអន់ហ្នឹងហើយហ្នឹងហើយហ្នឹងហើយ ខ្មែរមិនអន់ទេមានសម័យខ្លះខ្មែរក្រនបើអញ្ចឹងណាប៉ុន្តែប្រសិនបើយើង ដឹងថាខ្លួនឯងអន់ហើយគង់មាន ថ្ងៃណាមួយយើងក្រនបើតែបើនៅតែគិតថាខ្លួនឯងក្រនបើជានិច្ចគឺអន់មកយោយល់ទេបើមាន ពេល ដឹងខ្លួនថាយើងអន់មកពីអីយើងដឹងចំណុចខ្សោយរបស់យើងអន់មកពីអីហើយ គង់មានថ្ងៃយើងឈប់អន់ព្រោះដឹងព្រោះដឹងតែបើនៅតែមិនដឹងថាខ្លួនឯងអន់ទេគឺអន់មកយកអន់មកយកធោអាអញ្ចឹងដែរតែអញចេះបន្តិចអញឈប់ស្ដាប់ឯងហើយគឺខ្លាចអន់យល់ទេខ្លាចអន់អត់គោរពកម្មវិធីទេ ទៅមើលស្រុកគេនៅពេលដែលធ្វើធម្មថកអញ្ចឹងមិនថាអ្នកឯងបណ្ឌិតអ្នកឯងស្អីទេអ្នកឯងត្រូវអង្គុយព្រោះពេលហ្នឹងអ្នកឯងត្រូវមានទូនាទីនៅទៅនឹងអញ្ចឹងថតទៅទៅណាក៏ជួដែរទៅណាក៏ជួដែរទោះបីជាត្រូវអត់សើស្ដាប់កូនសាមណេរឡើងស្វាត់ជាអីក៏ដោយគឺនៅអង្គុយស្ដាប់យើងអត់ទេត្រឹមតណៈសក្កិគ្រូសូត្រឯងឈប់អង្គុយស្ដាប់គឺខ្លាចអន់ យល់ទេក្លបបួសជាអាចារ្យជាអីយូរអញ្ចឹងទៅជប់ស្ដាប់អញ្ចេះខ្លាចអន់គេណាអញ្ចឹងចាំមួយម៉ាត់ថាបើមិនដឹងខ្លួនឯងអន់ទេគឺអន់មកយកហ្នឹងណាយល់ទេញាតិញោមហ្នឹងហើយអញ្ចឹងបានស្មាននៅនោះ នៅ ខែភ្ជុំខែអីអាត្មាមិនមិនរើសធម្មកថាដែលបកែទេទេអាត្មាឲ្យសាមណេរតូចទៅរៀនទេពីព្រោះអ្វី ពីព្រោះការផ្សព្វផ្សាយពធមិនមែនសំដៅទៅលើយើងម្នាក់ទេយើងត្រូវគិតបណ្ដោះគ្នាតទៅទៀតមនុស្សពូកែពិតប្រកបមិនមែនមនុស្សពូកែធ្វើម្នាក់ឯងទេគឺមនុស្សពូកែបណ្ដោះមនុស្សតនឹងទៅឈ្មោះថាពូកែ បើពុទ្ធត្រាស់ដឹងទេសតែម្នាក់ឯងមិនបណ្ដោះសាវកអលាយូរហើយអលាយូរហើយដែលព្រះអង្គនៅតទៅទៀតដោយសារអ្វីដែលមេរតនាតាំងពីទៅតែព្រះអង្គត្រាស់ព្រះអង្គបដិសេធថាដរាបណាបរិស័ទមិនតាន់បានចេះធัวមិនតាន់ស្ដាប់ធัวមិនតាន់ត្រាស់ដឹងអត់ទេដរាបណាសាវកមិនតាន់ចេះសំដែងធัวព្រះអង្គមិនតាន់បរិណិព្វានដរាបណាសាវកមិនតាន់មានបញ្ញាដោះស្រាយបញ្ហាបានតថាគតមិនបរិណិព្វានអញ្ចឹងអ្វីដែលព្រះអង្គខំរស់តទៅទៀតដើម្បីបដោះមនុស្ស បណ្ដោះមនុស្សនឹងចឹងអញ្ចឹងបានជាអាត្មាចេះតែដើរអញ្ចឹងប៉ុន្តែមិនមែនបានន័យថាអត់បង្រៀនការងារឲ្យគេធ្វើទេគឺបរៀនឲ្យគេធ្វើឲ្យគេធ្វើឲ្យរួចមានន័យថាគេអាចជំនួសយើងបានទាំងដែលយើងអត់តន់ស្លាប់កុំឲ្យគេថាមិនមកចាំអញងាប់សិនអើខ្មែរយើងច្រើនចឹងបើធ្វើវត្តធ្វើអីណាមិនមកចាំអញងាប់សិន មិនក៏ចាំបាច់អញ្ចឹងយើងបរៀនឲ្យគេធ្វើពេលយើងមិនតន់ងាប់ទៅវាមិនបាច់ចាំឃើញការលូតលាស់របស់គេញាតិញោមញាតិញោមហ្នឹងហើយហ្នឹងហើយអញ្ចឹងបានអាត្មា ប្រាប់ចឹងអាត្មាថាគ្មានអ្វីមួយដែលអាត្មាចង់ធ្វើមកជីវិតទេអាត្មាចង់ដើរតួច្រើនរឿងណាប៉ុន្តែបួសចេះទៅវាធ្វើរឿងបានតិចរឿងអីផ្សេងផ្សេងធ្វើទៅបានទៀតហ្នឹងហើយសក្រិតក៏អាត្មាគ្មានចង់ធ្វើមកជីវិតទេ ឲ្យតកូនចៅចេះដឹងច្រើនគេធ្វើតទៅមុខទៀតបានមិនបាច់ធ្វើសេក្រេតក៏បានដែរគឺគ្មានស្អីសំណុកជាងឃើញគេធ្វើកើតទេមែនឬមិនមែនមកដល់ហើយណាអញ្ចឹងប៉ុណ្្នឹងចុះយើងដល់មករៀបចង្ហាន់ផងហើយអឺมันបានរៀបរាប់ថានៅក្នុងនឹងវាមាន ស្អីវាមានស្អីវាមានស្អីអីទៀតមិនម៉េចចាំ មាផ្ញើវីដេអូអីតាមញោមស្រង់អីទៅចាំចាំចែកគ្នាមើលទៀតចុះសម្រាប់ពេលនេះនិយាយវាមិនអស់រឿងទេហ្នឹងចង់ចង់បាននិយាយកណាគណៈទាំងខ្ញុំគណៈសូមក្រាបសូមខសូមឱកាសពីលោកម្ចាស់គ្រូលោកម្ចាស់គ្រប់ប្រងទាំងអស់ដើម្បីផ្សាយបន្តិចបងស្រីចាយអូនឧបាសិកាអូនញ៉គាត់បានប្រមូលប្រាក់ជាចង្ហាន់ មានឧបាសិកាឧបាសកជំអេង ស្រនឧបាសិកាវ៉ាសុគីន5ខែ500ដុល្លារ1ខែ500ដុល្លារឧបាសិកាអូនញ៉20ដុល្លារ5ខែ100ឧបាសិកាសុំគួយឆេង1ខែ10ដុល្លារ5ខែ50កញ្ញាមេងអ៊ីដែនអឺ5ខែ90ដុល្លារឧបាសកខៀវស៊ីណារុនឧបាសិកាសឹមបុផា50ដុល្លារឧបាសិកាងៅមួយឡាយ5ខែ100 មួយមួយឆ្នាំ120ដុល្លារអ្នកស្រីភីសាប់ម៉ាឡាត់ហៅអាភីនិង ស្វាមី30ដុល្លារសម្រាប់3ខែបូករួម ទាំងអស់មាន940អឺបងបាសិការស់សផល និងកូនសុនមួយខែមួយខែ10ដុល្លារមួយឆ្នាំ120និងឧបាសិកាអូនញ៉ោគាត់សូមបវរណាបច្ច័យ4លំចាក់គ្រូ50ដុល្លារទៀតសូមអរគុណសូមអរគុណសូមបងប្អូនទាំងអស់គ្នាអនុមោទនា